យកជ័យជំនះជូនជាតិឲ្យបានស្មារតីអ្នកចម្បាំងពូជខ្មែរយើងខ្លាំងគ្មានជាតិណាអាចប្រៀបស្មើខាន64ឆ្នាំតែយើងនៅតែប្រឹងពេលនេះខ្មែរអាចធ្វើបានសាមគ្គីជាកម្លាំងហត់ដែរតែនៅប្រឹងសម្រេចគោលដៅវែងឆ្ងាយពពែបរមមហានគរប្រោះព្រំជូនពរខ្មែរយើងនឹងបានជោគជ័យគ្រប់ពេជ្រខ្មែរចានសន្តិភាពជាអ្នកបង្កើតខ្មែរយើងចេញច្បាំងទៅ មាតុភូមិកម្ពុជាឆ្កងឆ្កានៅរុងរឿងអងអើយផ្ដាច់ញាយកជ័យលេខទីជូនជាតិឲ្យបានរៀងរួមគ្នាកម្ពុជាស្រស់ស្អាតមានប្រាសាទវប្បធម៌សិល្បៈរុងរឿងវប្បធម៌វិញចំណាប់វត្តសាអស្ចារ្យគ្មានណាប្រៀបបានគុណខ្មែររបស់បន្តលខំខំអាសាទុកពាន់ឆ្នាំមានរបាំអប្សរាចាស់ជាប្រវត្តិសាស្ត្រកូនខ្មែរចាំច្បាស់យើងត្រូវថែរក្សាសម្បត្តិជាតិ ដែលជារបស់ខ្មែរសៀគេប្រកួតគ្នាលើទឹកដីកម្ពុជាយើងត្រូវរួមគ្នាពូពៀយកមេដៃមាជូនជាតិឲ្យបាន ឲ្យបានស្មារតីនៅចម្បាំងពូខ្មែរយើងខ្លាំងគ្មានជាតិណាអាចប្រៀបស្មើខាន64ឆ្នាំតែយើងនៅតែប្រឹងពេលនេះខ្មែរអាចធ្វើបានសាមគ្គីជាកម្លាំងហត់ដែរតែនៅប្រឹងសម្រេចគោលដៅវែងឆ្ងាយបុព្វបុរសមហានគរប្រោះព្រំជូនពរខ្មែរយើងនឹងបានជោគជ័យគ្រប់ទឹកខ្មែរចានសន្តិភាពជាអ្នកបង្កើតខ្មែរយើង